ទៀតអានេះបាន សំណួរសំខាន់ណាចាំមើលឆ្លើយចេញចេញដឹងហើយរបស់អ្វីដែលមុតជាងគេនៅ ក្នុងលោកអនុថែអនន្តសូមវិសាជនីអូដាវសាំរៃមកពីជប៉ុនសូមជ្រាបវាមិនដែល ដោយសម្រៃមុតជាងគេ នៅក្នុងលោកមើលមើលបញ្ជាក់ម្ដងទៀតមើលអ្វីដែលមុតជាងគេអូតែចង់ដឹងហ្នឹងអាហ្នឹងតុនតុនដោយខ្សែកបាត់ទៅលើគេថាវត្តខ្វាប់ដាច់កាប់ធងសាំងមានទឹកពេញកាប់ប៉ាប់ទឹកអត់ហូរចេញទេតយកដៃទៅប្រច្រាន ហើយគេថាមុតមែនតែនឹងកាប់ដើមចេកប៉ាត់ដើមចេកអត់អលុំផងតោះយកដៃទៅប្រចាំມັນដាច់ពីគ្នាអញ្ចឹងបើមិនមែនដាវសាមរៃទេកបិតស្រុកខ្មែរកបិតខ្វែវសូមនិមន្តជ្រាបតែប៉ុន្តែមានកបិតទេណាមុតជាងគេទេខ្ញុំកណាចង់ដឹងទៀតតើអ្វីដែលមុតជាងគេបើអនុថែឆ្លើយត្រូវខ្ញុំកណានឹងប្រកេនដំអនុថែបួររហូតតំសឹក បើកបាត់មិនមុតទេសាកមើលឡើបើកបាត់មិនមុតជាងគេទេ មានតែបថៅបើបើសិនជាមិនមិនជ្រាប ទេតលតែសាកមើល មុតដែរក៏ប៉ុន្តែវាមុតនៅមានស្អីដតេទៀតមុតជាងគេនៅក្នុងលោកនឹងបានជាខ្ញុំកណាដេញសួរសំបីតបថៅនឹងកាប់មុតមែនហ្នឹងហើយក៏ប៉ុន្តែវាមានអាវុធដតេទៀតដែលមុតលើសគេទាំងអស់មើលមើលអនុថាអនន្តបញ្ជាឲ្យច្បាស់មើលតើអ្វីគេទៅហេបាបរៀងទុនផ្អែមតិចញោមណាផ្អែមណា អានឹងតែផ្អែមពេកខ្មែរយើងគេថាមនុស្សមាត់អំបិលមាត់ប្រហុកចេះណាផ្អែមណាផ្អែមពេកខាស់កប្រគុណម្ចាស់មិនអីទេនិយាយចឹងសុំសួរបន្តិច ប្រគុណម្ចាស់រាល់ថ្ងៃឆាន់តែឆាន់បរិយទេអត់ឆាន់តែខ្ញុំកណាអត់ឆាន់បរិយទេពិបាកតាពីហើយតែក៏អត់ឆាន់ដែរឆាន់តែទឹកទេអាតែនឹងពិបាកតាពីដែរបើប្រគុណម្ចាស់ឆាន់តែចាំយប់នឹងស្រង់តែប្រគេននិគុណកណាយកទឹក ប្រគុណម្ចាស់ដ៏ចម្រើនរបស់ដែលមុតជាងគេ គឺទឹកនឹងឯងសូមនិមន្តជ្រាប មុតជាងគេគឺទឹកដូចជាមិនដែលមានញោមរបស់ដែលមុតជាងគេគឺទឹក បើបើបើទឹកនឹងជារបស់ដែលមុតជាងគេញាតញោមរកក្រគ្រៀងទេយកយកទឹកមកធ្វើជាអាវុធបាត់ហើយយក ទឹកមកធ្វើជាកំបិតយកទឹកមកជាធ្វើជាពូថៅធ្វើជាខ្វៅដើម្បីកាប់ឆ្កាកាប់កោះឬក៏ពុះអស់កាប់អស់ជាដើមបាត់ហើយមើលដែលអនុថាតើទឹកមុតជាងគេនឹងតើទឹកនឹងវាយ៉ាងម៉េចបានជាមុតជាងគេគេគេយកទឹកធ្វើអាវុធអត់តន់ដឹងទេនេះ គេថាធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយធ្វើស្រែវាបានស្រូវ ស្រូវយកចេញជាបាយទៅធ្វើសង្គ្រាម បើកុំតែមានទឹកអត់មានបាយទេបើកុំតែមានបាយធ្វើសង្គ្រាមអត់កើតទេគេថាធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយអញ្ចឹងអាអាទឹកហ្នឹងវាវាត្រូវមានមុនកភ្លើងមុនអាវុធទៅទៀតដល់ទឹកប្រគុណម្ចាស់ចង់ដឹងថាមុតមិនមុតចាំមើលគេវាយតកកសុំគេពីរបីដុំយកមកបោកខ្លួនសាមើលទៅ អាណារៀងស្រួចយកមកអុកមេជើងមើលទៅ អាហ្នឹងដឹងថាមុតមិនមុតហើយតាមពិតណាកបិតវាមុតមែនប៉ុន្តែមុតតែមួយផ្លូវទេឯដាវមុតមែនមុតតែមួយផ្លូវទេប៉ុន្តែទឹកមុតគ្រប់កន្លែងឧបមាតែឈើមួយអាយើងកាប់ឈើនឹងប៉ាំងអញ្ចឹងទៅវាមុតតែមួយផ្លូវទេប៉ុន្តែបើជះទឹកមកឆាចទៅពីរបីផ្លូវហ៎ ហើយដល់តែកាប់ចូលទៅខាងក្នុងក្បិតដោយដាវដល់ចេះបត់បែននេះឯទឹកចេះបត់អាប្រហោងនេះកាច់មកទៅនេះវាបត់ទៅតាមទៀតណាលើភ្នំស្រក់មកតក់មកតក់ដាច់ថ្មបើអញ្ចឹងទឹកនឹងខ្លាំងណាប្រគុណម្ចាស់អាចមុតជ្រាបសពកន្លែងទាំងអស់មិនមុតតែមកផ្លូវទេហើយបើចង់ដឹងខ្វាតកកមួយដៃគប់លើខ្លួនព្រះអង្គទៅជ្រាបហើយសូមនិមន្តសាធុយីអនន្តកោមន ឆ្លើយបញ្ហាបានទាំងអស់គ្មានតោះគ្មានខុសគ្មានខោរហូតដល់ឲ្យខ្ញុំការានឹងឆន្ទកាតែបានហើយ ឆាន់ម្នាក់ឯងដូចជាមិនកើតមកពីនោះមកទាំងអស់គ្នាណាញោមគេថាបានអីត្រូវតែចែកគ្នាអញ្ចឹងបើខ្ញុំកណាឆាន់ការអនុថៃក៏ឆាន់ការដែរហើយបើអនុថៃឆាន់ទឹកខ្ញុំកណាក៏ឆាន់ទឹកអញ្ចឹងយើងទាំងអស់គ្នាមកជាមួយគ្នាណាអាឡានឥឡូវខ្ញុំកណាចង់ដឹងទៅទៀតចាឲ្យទៀនទឹកនឹងគេឲ្យដោយវិធីយ៉ាងណាមើអានន្តសូមវិសាជនីហេ ឲ្យទានទឹកឲ្យវិធីយ៉ាងណាមិនដឹងយ៉ាងណាទេប្រគុណម្ចាស់រាល់ថ្ងៃហ្នឹងមិនដឹងទទួលទានទឹកអាម៉េចទេបានហូរទឹកចេញមកតរហូតអស់អង្គគេគេអង្គុយស្ងួតប្រគុណម្ចាស់ប្រឡោះណាក៏ចេញទឹកដែរអាខាងលើចេញឡើងខ្នាប់ប៉ណេះទៅហើយហ្នឹងក្រៅពីនឹងទៀតហ្នឹងដឹងយ៉ាងណាទេ ខ្ញុំបករណាយល់ហើយប្រគុណម្ចាស់ថាឲ្យឆាន កាក់តែអូស្មោះត្រង់ណាស់មកជីឡាន ជាមួយ គ្នាបានអីត្រូវចែកគ្នាបើអញ្ចឹងយើង ចេះសាមគ្គីគ្នាណាខ្ញុំកណាក៏បានរបស់ដែរមិញហ៎ថាឲ្យខ្ញុំកណាពោះរហូតអារង្វាន់ហ្នឹងល្អណាស់ខ្ញុំកណាក៏មានយកតែឯងដែរចែកគ្នាដែរពាក់កដាលម្នាក់បើខ្ញុំកណាបួសរហូតប្រគុណម្ចាស់ក៏បួសរហូតដែរ ហើយចឹងតលចែកគ្នាដែរឲ្យវាស្មើគ្នាកុំឲ្យថាខ្ញុំកណានឹងក្បត់តែឯងហីបានបួសរហូតបួសតែឯងមកគេបួសផងហេឥឡូវអត់បានទេកុំឲ្យគេច្នៃឲ្យទៀនទឹកហ្នឹងគេឲ្យរបៀបម៉េចទី1គេដងទឹកយកមកប្រគេនឲ្យងូតឲ្យឆាន់ទី2គេដាំទឹកតែ ដាក់ឆុងហើយស្រង់កាកប្រគេននិគុណយកទឹកប្រគេនកណា អាហ្នឹងឲ្យទៀនទឹកហើយទី3គេទិញទឹកបរិសុទ្ធស្រាប់យកមកប្រគេនទី4គេទិញពីងដាក់វត្តប្រគេនលោក ទីក្រៅពី4ទៀតគេទិញក្អមប្រគេនលោក គេទិញដបប្រគេនលោក គេទិញកានប្រគេនលោកគេទិញកដុងប្រគេនលោក សម្រាប់ដាក់ទឹកគេទិញអាង គេទិញស្តែនប្រគេនលោក គេបុកដងប្រគេនលោក គេជីកស្រះដាក់លោកឬដាក់សាធារណៈ អានឹងហើយរាប់ចូលជាការឲ្យទៀនទឹកទាំងអស់នៅស្រុកម្ដុំខាងត្បូងឯណោះតាមផ្លូវកែងកែងពីដើមអាត្មាធ្លាប់ដើមមានធ្នើមួយដាក់ក្អមហើយក្នុងក្អមហ្នឹងមានទឹក អ្នកដំណើរហូបទឹកនឹងឯហែតាមផ្លូវសម័យទំនើបឥឡូវគេលែងទៅមានទឹកដាក់ក្អមហើយគេច្រើនដាក់ដងមានដងកន្លែងងូតកន្លែងផឹកហូហែតាមផ្លូវតែខ្ញុំណា ដល់អ្នកនៅស្រុកស្រែធ្លាប់តាហូបទឹកអញ្ចឹងអាត្មាជីឡានប្រទៀះម្ដងអ្នកមកពីព្រៃភ្នំប៉ុន្តែមិនមែនព្រៃភ្នំស្រុកខាងយើងទេព្រៃភ្នំស្រុកឯឡាច់អូស្រាប់ដល់មកដល់តាមផ្លូវប្រជុំជនគេលក់ទឹកយកអាទឹកដបបរិសុទ្ធគេហ្នឹង មកលក់ពូភាសាទឹកពូភាសាទឹកលក់គាត់សួរថ្លៃប្រមាណដឹងឯងគាត់ថាមែអាខ្មោចទឹកចាំមិនលក់ទេស្រុកខ្ញុំផឹកមួយឆ្អែតមែណាគេយកលុយនេះទៅចេះទៅវិញមកពីអីមកពីស្រុកគាត់គេមិនដែលលក់ទឹកគេចែកគ្នាផឹកទៅស្រាប់តែឯងយកទឹកមកលក់អានេះទឹកវាស្អាតថ្លៃដបផងថ្លៃអីផងអញ្ចឹងបើគេទិញទឹកនឹងប្រគេនអាហ្នឹងឯងគេឲ្យទៀនទឹកទឹកសំខាន់ជាងគេទាំងអស់មករឿងអាហារ មករឿងធាតទាំង4ហ្នឹងរឿងអាហារគឺទឹកសំខាន់ជាងគេបំផុតប្រគុណម្ចាស់សូមនិមន្តតទួលសាធុតទួលយកតាមដែលអនុថែប្រកេនត្រឹមត្រូវ តែដូចជាឆ្ងល់បន្តិចឆ្ងល់ថាអញ្ចែអ្នកដែលឲ្យបាយកើតជាតិក្រោយស្បោបាយអ្នកដែលឲ្យលុយជាតិក្រោយស្បោលុយ អ្នកដែលឲ្យសម្ពុតក្លាវកើតជាតិក្រោយសម្បូរសម្ពុតក្លាវសម្បូរច្រើនហើយអ្នកឲ្យទឹកកើតជាតិក្រោយទឹកច្រើនកើតជាតិក្រោយសម្បូរទឹកអ្នកដែលឲ្យទឹកកើតជាតិក្រោយនៅក្នុងទឹកអ្នកដែលឲ្យទឹកកើតជាក្រោយហែលក្នុង ទឹកខ្វៃខ្វៃពីព្រោះឲ្យបាយសម្បូរបាយឲ្យលុយសម្បូរលុយ ហើយដល់អនុថាអនន្តថាបានដែលអ្នកឲ្យទឹកកើតជាក្រោយសម្បូរទឹកហើយអញ្ចឹងមានតែអ្នកឲ្យ ទឹកនឹងកើតជាក្រោយកើតនៅក្នុងទឹកហើយទឹកខ្វាយខ្វាយឬកង្កែបឬឬក៏គីង្គក់ឬក៏ត្រីឬក៏យ៉ាងម៉េចអនុថែមើលទុំបច្ចៈទៅនឹងបន្តិចមកមើលយ៉ាប់ហើយសួរនឹងសួរយ៉ាប់ហ្មងនិយាយតាងុយសម្រានហើយនៅនេះ ចេះវាថាចង់ទៅសញ្ញោដៃមកអត់ហ៊ានថ្មិចទេនេះអាត្មាបើកភ្នែកកលែងកលើមលោកមើលរហូតងាងថាគេឡើងអស់ងាងឡើងតាមគេតែហ៊ានតែថ្មិចខ្លាចកលោកបើកចេញទៅនៅសល់2 3នាក់សមាធិជាប់ធေါ်បាត់លក់បាត់ស្រាប់តែដាស់ថាយាយភ្ញាក់ឡើងគាត់តឡាងកាំងលើកដៃទៅផ្ទះថាសាធោហើយចឹងអត់ហ៊ានទេខ្លាចយាយសម្រាន លក់ឬក៏ទៅផ្ទះអស់ ហើយចេះបើដល់ម៉ោងទៅសញ្ញោអាត្មាមើលទៅប្រគុណម្ចាស់ហ្នឹងសួរមកឈប់ទេតែបើគេធ្វើទៀនលុយជាតិក្រោយគេសបោលុយដល់គេឲ្យទៀនបាយជាតិក្រោយសបោបាយចុះបើគេឲ្យទៀនទឹកមានតែជាតិក្រោយកើតនៅក្នុងទឹកហ្នឹងណាមកសបោទឹកមិនមែនអញ្ចឹងឯណាប្រគុណម្ចាស់មិនដល់ឋានៈហ្នឹងទេសំណួរហ្នឹងឆ្អឹងធေါ်ឬសាច់ធေါ်ប្រគុណម្ចាស់សំណួរហ្នឹងឆ្អឹងធေါ်ទៅចាស់ អូសំណួរនឹងឆ្អឹងធေါ်ហើយសាច់ធေါ်ឬក៏សបកធေါ်សំណួរនឹងសបកធေါ်សបកធေါ်ទៀតហើយសបកធေါ်ធေါ်មានសបកប្រគុណម្ចាស់ដ៏ចម្រើន បើសំណួរនឹងសបកធေါ်ចោះក្លិនធေါ်អាមិនដែរប្រាប់ខ្ញុំកណានតិចចាំខ្ញុំកណាឆ្លោយប្រគេនអីយ៉ាដេញសួររកក្លឹមធေါ်វិញ ខ្ញុំកណាសួរទៅសបអនុថែអនន្តដេញសួរពីក្លឹមធัวទៅវិញឥឡូវខ្ញុំកណាឆ្លើយក្លឹមធัวប្រកែមទៅចោះក្លឹមធរនឹងនៅ ត្រង់កលែងសេចក្តីមិនប្រមាទរួមប្រពុតនៃការទាំងអស់មកនៅ ត្រង់ហ្នឹងឯងប្រកេនទៅនឹងចោះមើលមើលអនុថានត្រូវឬខុសហើយបើខុសដឹងថាខុសហើយបើត្រូវក៏ដឹងថាត្រូវខ្ញុំកណាមមិនដឹងខុសមិនដឹងត្រូវទេបើសុំសួរទៀតសិន ចុះបើធរមិនប្រមាថជាក្លឹមធរចុះសបកធរស្អីវិញសូមបញ្ជាក់ពីសបកធរសបកធរធរសបកណាដែលនៅក្រៅក្រៅធរណាដែលនៅខាងក្រៅធរហ្នឹងជាសបកស្អីគេនៅខាងក្រៅសបកអ្វីតដែលជាសបកហ្នឹងឯងអាណន់តលតែឆ្លោយសបកធរនឹងប្រាប់មកបានខ្ញុំកណាឆ្លោយពីរឿងអានិសងទឹកនេះប្រគេន យីអានន្តដូចជាតវ៉ាណាថ្ងៃហ្នឹងដឹងយ៉ាងម៉េចទៅញោមដូចចូលស្រួលផងអាត្មាមកពីចម្ងាយទៀតហើយថាមកហ្នឹងបានធ្វើមហាកាសបៈជំនះសួរហើយមកដល់ថ្ងៃនេះអានន្តបែរមកសួរកាសបៈទៅវិញដូចរឿងចម្លែកហើយអាត្មាហ្នឹងមិនសូវស្រួលបែកទូឡើងជោគមួយថ្ងៃវល់ល្ងាចទៅហើយហើយមកសួរសំណួរអញ្ចឹងទៀតសួររស់សបកធរ ឥឡូវខ្ញុំកណានឹងឆ្លើយមិនចេញទេប្រគេនអាណានោះដឹងតែអាណានោះប្រកាសចេះចេះហើយថាតល់តល់មែនបីទឹកអត់តន់ មិនបាច់ចាំអាប៊ីតភ័យបីទឹកអត់តាត់ត្រឡប់ផ្លែតតល់ហើយនេះណាបើកៃឡាកាសអាមេរិកអាប៊ីតរាប់ហើយរាប់បីតែមិនងើបទេហ្នឹងចប់ហើយប្រគុណម្ចាស់សបងធွာគឺស្បងនឹងជាពសូមជ្រាបទៅ ញោមញាតជាពុទ្ធបរិស័ទទាំងឡាយខ្ញុំបកករណាអាត្មាភាពនិងសម្ដែងពីអានិសង្សទឹកមិនមែនមានន័យថាយើងធ្វើទឹកទៅ ជាតិក្រោយសបោទៅទឹកអត់ទេធ្វើទឹកឲ្យគេប្រើធ្វើដងឲ្យគេប្រើវាកើតទៅជាប៉ុនអាប៉ុននឹងជារបស់ទឹកដល់អាបានអារបស់ទឹកនឹងវាឆ្នៃចេញសពយ៉ាងឧបមាថារបស់ទឹកនឹងជាលុយដុល្លារហើយយើងមានវិឡាមួយ នៅអាមេរិក ហើយចង់យកវិឡាមកឲ្យបងនៅស្រុកខ្មែរគេមិនមែនកោះវិឡានឹងសែងមកទេគេលក់វិឡាហ្នឹងឲ្យចេញជាលុយគេផ្ញើលុយមកនឹងរូបថតឲ្យជាងឯនេះធ្វើឲ្យដូចអាហ្នឹងគេ បំលែងវិឡាហ្នឹងចេញជាលុយសិនដល់តែបានលុយមកចង់ចេញជាស្អីក៏បានដែរ ឯប៉ុនអញ្ចឹងដែរគេធ្វើជាដងជាពីងជាអាងជាបាសាំងជាក្អមជាប៉ោតជាប៉ាន់ជាពេងប៉ុន្តែវាបានបានជាប៉ុនដល់តែប៉ុននឹងវាបំលែង ប្រាថ្នាអីបាននងសពយ៉ាងញោមមកថោននទាស័យស្រីដងទឹកឲ្យគេកដៀតក្អមដើរដង ទឹកឲ្យគេគ្រាន់បានបាយទិញក៏ហូបឯងវាអត់ម៉ែអត់ឪកព្រីកព្រា នៅស្រុកថូនគ្រាមនោះតាតាមកក្រុមនឹងមិនជឿព្រះសោះឮតំណែងថាស្អែកព្រះអង្គយាងមកហ៎មកមកសម្ដែងធម៌ស្រុកយើងហ៎ណែវើយអញមិនចូលចិត្តសាមណៈគោដប់នឹងទេវើយទៅបោកស្ពានចេញឲ្យអស់រុះស្ពានចោលអាណាមានទុកអស់ឡើងគោកឲ្យអស់វើយតើទុកអាណាហ៊ានទទួលចម្លងប្រសាមណៈគោដប់សម្លាប់មកពូជប្រជាជនភ័យរុះស្ពានចោលអស់ លើកទុកប្រមាណអស់ឡើងគោកអីអស់កុំឲ្យចម្លងព្រះមកដល់តែព្រះអង្គយាងមកមានចាំបាច់ទុកអីដើរលើទឹក ព្រះអរហន្ត500អង្គមកជាមួយដើរលើទឹកទាំងអស់អង្គមកដល់គង់ក្រោមដើមឈើគង់ឲ្យថ្មឹងនាងនេះមកដងទឹកយកទៅលក់ដូរគេគ្រាន់បានលុយទិញបាយហូបតលេឃើញព្រះអង្គជ្រះថ្លាអោព្រះអង្គឲ្យព្រះអង្គខ្ញុំព្រះអង្គឃើញព្រះអង្គគួរឲ្យជ្រះថ្លាណាស់ចង់ធ្វើទៀនប៉ុន្តែធ្វើមិនទេខ្ញុំព្រះអង្គអត់មានលុយកាក់អីសោះមានតែទឹក បើនឹងដង ទឹកទៅថ្វាយព្រះអង្គគេថាឲ្យតនណាទៅពង្រើសាមណៈគោដុំគេសម្លាប់ចោលណាហើយមិនហ៊ាននេះទៅដងទឹកជាមួយផ្លឹបផ្លឹបផ្លឹបបានពេញក្អមក៏ដៀតឡើងមកចុះធ្វើអ្វីដែលបានបន់ទាំងយប់បានបន់ទាំងថ្ងៃហើយបានអានិសងវែងជាងគេសូមអនន្តវិសាជនីបបិទ្ធប្រគុណម្ចាស់ខ្ញុំកណាមុននឹងឆ្លោយសូមសួរបន្តិចទៅវិញ ខ្ញុំកណាធ្លាប់ជីឡានប្រគុណម្ចាស់ក៏ធ្លាប់ជីឡានដែរចង់សួរពេលប្រគុណម្ចាស់ជីឡានដែលសឹងដែរអត់បើឆ្លើយជូនឆ្លើយឲ្យខ្ញុំកណាខ្ញុំកណានឹងឆ្លើយចម្លើយមិញប្រគេនសូមនិមន្តជីឡានខ្ញុំកណាធ្លាប់សឹងដែរពីព្រោះធ្លាប់ធ្វើដំណើរយប់ម៉ោង1ម៉ោង2អីឆ្ងាយឆ្ងាយសឹងដែរហាស្រេចហើយចប់ហើយ ថ្មាជិះឡានយប់ក៏ដោយថ្ងៃក៏ដោយនៅតែមនុស្សរហូតពីព្រោះអាសឹងហ្នឹងហែងតោវាត្រៀងគ្នាសឹងវាមានជើង4ប៉ុន្តែវាហាមាត់ធ្វើថ្មិញស្ញាញ់នៅតាមមុខពហិអាហ្នឹងសឹងវាសាត់ទេសឹងហ្នឹងដូចតោដែរហើយខ្ញុំកណាជិះឡានយប់ដល់ថ្ងៃដល់នៅតែមនុស្សដដែលទេមិនមែនសឹងដោយប្រដេកប្រគុណទេអញ្ចឹង ចឹងបដាជាប្រគុណតែឡើងឡានទៅคลายទៅជាសឹងហើយបានន័យថា ជើង4ថ្មិញស្ញាញ់ចឹងហ្មងអីចេះប្រគុណម្ចាស់ឥឡូវប្រកេនអនុថាអានមនោះ5យ៉ាងនឹងមានឈ្មោះថាម៉េចខ្លះសូមវិសាជនីឲ្យរាប់ដែរអត់រាប់5យ៉ាងនោះគឺ1 2 3 4 5គ្រប់អត់ខ្វះអាលីងសូមជ្រាប ខ្ញុំកណាមិនសួរអនន្តសួរឲ្យរាប់មួយពីរទេខ្ញុំកណាឲ្យរាប់ឈ្មោះវត្ថុទាំង5នឹងតើមានឈ្មោះអីខ្លះសូមអរតនីនិមន្តម្ដងទៀតអូព្រោះថាឲ្យរាប់ឈ្មោះរាប់ទៀតយកឈ្មោះមកខ្ញុំកណារាប់ឯណាឈ្មោះនោះខ្ញុំមករាប់ទី1អារាមរូបា ទី2វនៈរូបាទី3យេជនីសេតុការកា ទី4បបញ្ចឧតបានញ្ចៈទី5យោតទាទេឧបាសយ៉ាង5ហ្នឹងហើយណានាធ្វើទាំង5ហ្នឹងបានបនទាំងយប់ផងទាំងបុនតទួលទទួលយកមិនទាន់បានទេតែបលៃអញ្ចឹងនឹងស្ដាប់អាម៉េច មើលអានន្ទអានន្ទនឹងអាងតអានន្ទនឹងតែគ្រូបាលី សាស្ត្រាចារ្យបាលី បានជាបញ្ចេញមកសុទ្ធទៅភាសាបាលីហើយខ្ញុំឆ្ងល់ហើយចាំសួរមើលប្រភេទនឹងប្រភេទដូចប្រភេទបាលីហ្នឹងឯងចាំឆ្លើយដល់បាលីឯងអាងតែចេះមើលមើលប្រែជាខេមរៈភាសាហ្នឹងតើមានន័យយ៉ាងម៉េចទៅដែរអានន្ទដូចជាអារាមរោបាញជាដើមកន្លែងដិត ខ្ញុំកណាមិនសូវហ៊ានប្រែ ពីព្រោះបល័យខ្ញុំកណាវាមិនតាន់ឆ្អិនហើយតែមិនតាន់ឆ្អិនប្រែទៅវាខ្លាចឆៅបើមិនជឿទៅសួរចុងភៅរបស់តែមិនតាន់ចិនគេមិនទៅតាន់ប្រែទេខ្លាចឆៅហើយបល័យខ្ញុំកណានោះវាមិនតាន់ចិនប្រហែលបានមិនហ៊ានប្រែនោះទី1អេប្រែណាប៉ណ្ណមុននឹងឆាន់ចាំមិនិតមើលសិនបើប្រែទៅឆៅក៏មកឆាន់ប្រយ័ត្នហើមពោះ ប្រគុណនោះគ្មានទំនេរទេតាមពោះរត់យប់នឹងទៅណាទេ ទី1អារាមរូបាប្រែថាណានាដាំដើមឈើដើមផ្កាជា លម្អតាំងតែពីចបាចបៃមានលតីមហាអង្គតយ៉ងយុទ្ធកាផ្កានួនស្រីកលាព្រំដួលម៉ោង3ម៉ោង4ជាដើមលម្អទីសាធារណៈទេពីវណៈរូបាណានាដាំដើមឈើព្រៃធំ ធំតាំងពីកគីពីកកោះពីបេងពីនាងនួនពីច័ន្ទម៉ាក់ប៉ែនកូលេនលៀងសាទជាដើមដើមបីបានបលប់ផង ដើមបីបានជាទីជំរកឬក៏ថាបានផ្លែហូរផងទី3 គេហៅគេ ចេតការកាទីទី2អារាមទី2វនៈរូបាទី3សេតុការកាអ្នកណាកសាងស្ពានកសាងផ្លូវកសាងថ្នល់ចេញថ្លៃចម្លងទុកដឲ្យគេឯចំណែកទី4ឧតបាណាំងអ្នកណាឲ្យទៀនទឹកឲ្យទៀនប្រដាប់ផឹកទឹកប្រដាប់ងូតទឹកប្រដាប់ដងទឹកប្រដាប់ដាក់ទឹក តាំងពីពីងពីប៉ោតពីបុងពីអាងពីបេះពីបាក់សាំងជាដើមឡើងទៅជីកស្រះជីកដងអានឹងហើយគេហៅថាបានបនទាំង ប់ទាំងថ្ងៃទី4ឯចំណែកទី5ណានាឲ្យទីឧបស័យមានទី សាលាសនៈទីផាកទីអាស្រ័យដូចជាសាលាឆោទៀនឬក៏សង់កត់សាលាព្រះពហិបស្នូបច្ចេកដីបស្រីពោធិព្រឹកជាដើមអានឹងដែលបានបុណ្យទាំងយប់ផងទាំងថ្ងៃ ផង បានបុណ្យយូរជាងគេវែងជាងគេហើយក៏មិនខ្លីដែរឆ្លើយប៉ុណ្ណេះបើនៅ ខ្វះនៅចន្លោះជួយបំពេញឲ្យកំពង់ញាត់ឲ្យណែន ផងបើវែងពេកច្រាប់ចេញឲ្យផងសុំជ្រាប សាធុរៀបរាប់ឲ្យហូរដូចចាក់ទឹកអញ្ចឹងនិយាយពីដើមឈើដឹងអាដើមឈើផ្លែឈើដឹងអាផ្លែឈើហើយផ្កាដឹងតែផ្កាអូយទឹកដើរកត់សថិតិដើមឈើផ្កាឈើពីកាលណាមកបានយកមករាប់ឲ្យរូមើលមុខអញ្ចឹងសោះមិនសំដំឲ្យរូ ឥឡូវខ្ញុំកណាដឹងហើយរឿងការឿងអារាមរោប៉ារៀបរាប់មកម្នាក់រោប៉ាយេជនីសេតោការកបបញ្ចឧត្តបានញ្ចយេតតន្តិឧបស្សយ៉ាងជាដើមនឹងអនុថែរៀបរាប់មកឥឡូវដើម្បីកុំឲ្យខាតពេលវេលាខ្ញុំកណាឲ្យអនុថែអណ្ណនឹងឯង សំដែងអំពីអានិសង្ឃដូចជាអារាមរោប៉ាហ្នឹងញោមម្ចាស់បនគាត់បានកសាងហើយនៅក្នុងទីហ្នឹងតែអារាមរោប៉ាហ្នឹងទៅបានបនបានអានិសង្ឃយ៉ាងណាទៅដែរអនន្តសូមវិសាជនីអាឆ្លោយប្រគេន ប៉ុន្តែស្ដាប់ផងដូចសម្លអញ្ចឹង ស្លរួចដាក់ប្រគេនទៅហើយបើឆាន់មិនកើតទេថែមប្រហុកមកក្តាប់ទៀតទៅ បើមិនតាន់ឆ្ងាញ់ដាក់ម្ទេសមកត្បាល់ទៀតមកបានជាលើកឡើងអញ្ចឹងក្នុងនេះ សម័យថ្ងៃមួយនឹងសកៈទេវរាថ្ងៃសម័យថ្ងៃមួយនឹងទេវតាមួយអង្គ ហោះចោះមកទៅថ្វាយអង្គមពុទ្ធសួររឿងនេះមាននៅក្នុងសត្តមៈសូត្រទី7កម្ពីសង្យុត្តនិកាយសគាធវៈត្រង់ទេវតាសង្យុត្តសួរថាបបពិតព្រះអង្គដ៏ចម្រើន ធ្វើបន់អីបានបន់ទាំងយប់បានបន់ទាំងថ្ងៃ ហើយបុគ្គលបែបណាទៅបរិបូរដោយធម៌ប្រកបដោយសិលបុគ្គលបែបណាទៅទៅកើតឋានសួគ៌ព្រះអង្គគ្រាន់តែប៉ុណ្ណេះព្រះអង្គទ្រង់សម្ដែងប្រាប់ថារាមរូបាវណរូបាយេជនីសេតការកបបញ្ចឧតបាណាញ្ចយរតន្តឧបាសយ៉ាងទេសង្ឃវិជ្ជរតោចសទាបញ្ញាបវរតេចាមត្ថាសិលសម្បានណោទេជនិសកគិមិណូមនាលទេវតា បនរមែងចម្រើនទាំងយប់ផងទាំងថ្ងៃផងដល់បុគ្គលពួកនេះ ពួករាប់មាញ់នឹងទីមួយវណៈរូបាអ្នក ដាំដើមឈើផ្កាជាលំអដូចជាក្នុងទីនេះ យើងមានចាំមើលការរាប់ទៅ តើមាន ដូច ដែលគាត់ធ្វើដែរឬទេគាត់បានកសាងជាសាលាសនៈសាលាឆោទៀនមានដាក់រូបចម្លាក់ជាដើមនោះអានឹង គេហៅថាទីឧបស័យទេវតានោះសួរព្រះអង្គថាឲ្យអីឈ្មោះថាឲ្យគ្រប់មុខព្រះអង្គសំដែងថាយោទទាតេឧបាសយ៉ាង ឲ្យទីឧបស័យឈ្មោះថាឲ្យគ្រប់មុខឲ្យគ្រប់អាម៉េចអ្នកជំងឺសែងមកដល់តំណឹងដាក់សម្រាកទៅអញ្ចឹងហាក់ដូចជាជួយថ្នាំដល់អ្នកជំងឺដែរហូបបាយកដាលថ្ងៃបាយញើសកខ្លាក់ អត់ឆ្ងាញ់ទេបើដាក់ចូលក្នុងមួយលុបនឹងទៅវាឆ្ងាញ់អញ្ចឹងបានន័យថាជួយបាយគេឲ្យឆ្ងាញ់ទៀតហើយជួយបាយទៀតកំពុងតែលងាខ្លាំងមេឃភ្លៀងអត់មានភួយទៅ10រត់មកជ្រកនៅនឹងបានលងាដែរអាហ្នឹងជួយភួយជួយកណាត់គេទៀតអូបើអញ្ចឹងបានបនគ្រប់មុខមែនណ៎អាហ្នឹងគ្រាន់តែសាលាចូលទៀនមួយឯជីកស្រះវារាប់ចូលនៅក្នុងថាអ្នកណាឲ្យទឹកក៏ បបញ្ចៈឧតបាណាញ្ចៈណាឲ្យទានទឹកគឺបានដល់ការជីកស្រះរួចដាំដើមផ្កាជុំវិញស្រះជាដើមនឹងបានក្នុងអារាមរូបាអហើយ ក្នុងប្រគុណនឹងមានបន្ទប់ងូតទឹកមកជាហៀងទៀតអានឹងចូលឧតបាណាញ្ចៈទៀតអហើយក្នុងទីនេះ មានធ្វើសតែនទឹកនៅវត្តណាមួយនោះទៀតផងឬក៏វត្តនេះមិនដឹងវត្តណាក៏ដោយឲ្យតែចូលរួមធ្វើសតែនទឹកធ្វើប៉ោតធ្វើពីងធ្វើបាសាំងធ្វើអាងធ្វើក្អមអានឹងរាប់ចូលក្នុងការឲ្យទៀនទឹកគាត់បានធ្វើដណ្ដង6កន្លែងណោះអានឹងឲ្យទៀនទឹកដែរហើយធ្វើពីង100ពីងទៀត អានឹងឲ្យទៀនទឹកដែរហើយគាត់បានធ្វើថ្នល់ធ្វើស្ពាននៅតាមទីតំបន់ផ្សេងផ្សេងអានឹងឈ្មោះថា សេតុការកាណੰងអ្នកប្រាថ្នាធ្វើដំណើរដើរចិត្តដើរឆ្ងាយមានស្ពានមានថ្នល់អញ្ចឹងក្នុងគាថាមិញហ្នឹងទៀនគាត់ចូលទាំងអស់សត្វតាទៀនបានមកទាំងយប់ទាំងថ្ងៃមិនតែប៉ុណ្ណោះទៀតសោតគាត់កសាងគាត់សាលាព្រះវិហារតាំងពីស្រុកខ្មែរ ផងស្រុកឥណ្ឌាផងទៀតអានឹងហើយរាប់ចូលនៅ ក្នុងទៀនហ្នឹងឯងគេហៅថាទីឧបស័យហើយបានបនទាំងយប់ទាំងថ្ងៃអាម៉េចបានយប់នឹងត្រង់ត្នេះ លោកយាយទៅនៅអាមេរិកឯណោះពេលយប់ប៉ុន្តែនេះពេលថ្ងៃប្រសងគេដងប្រើប្រាស់កំពុងប្រើនេះលោកយាយត្រេកអរអាមេរិកឯណោះមកច្រូចបានប៉ុនមកច្រូចមកទៀតពេលថ្ងៃស្រាប់តែអង្គុយអង្គុយនឹកឃើញអើអញបានធ្វើដងទឹកអញបានជីកស្រះទឹកត្រេកអរមកច្រូចបានប៉ុនមកច្រូចមកទៀត ត្រេកអរថ្ងៃ បានបនថ្ងៃត្រេកអរយប់បានបនយប់ក៏លេចឃើញក្នុងវីដេអូអើរូបហារូបសាលាឆោទៀនរូបផ្លូវស្ពានអញបានកសាងកំពុងតែមើលពេលថ្ងៃត្រេកអរក្រើតបានបនមកក្រើតមកទៀតណាមើលយប់ត្រេកអរយប់បានបនយប់មើលថ្ងៃត្រេកអរថ្ងៃបានបនថ្ងៃអានឹងហើយដែលគេហៅថាបានបនទាំងយប់ទាំងថ្ងៃហើយដែលបានបនយូរបានបនវែងជាងគេត្រង់តែនេះ ប្រគេនចង្ហាន់លោកឆានតែមួយថ្ងៃអស់ប្រគេនភេទជ្ជៈឆានតែមួយថ្ងៃអស់ប្រគេនចពោលោកយ៉ាងច្រើន3 4ឆ្នាំអស់យ៉ាងយូរបំផុត6ឆ្នាំ ដល់តែធ្វើស្រះប្រគេនលោកធ្វើដងប្រគេនលោកធ្វើពីងប្រគេនលោកធ្វើរហូតដល់កត់សាលាព្រះវិហារសាលាសនៈសាលាឈរទៀនប្រគេនលោកធ្វើស្ពានធ្វើថ្នល់មិនមែនស្អែកអស់ហើយណា អារបស់ធ្វើពីស៊ីម៉ងបេតុងក្រៅអាស្ពេត្រូអាតូ អាចជួយគាស់ជួយកាយជួយឈូសជួយឆាយជួយ លាបជួយលឿនអានឹងបានបនបានអានិសងយូបានពេលយូបានបនយូតាមនឹងដែរ បានជាគេថាបានបត់ទាំងយប់ទាំងថ្ងៃមិនស្រួលមកចាស់ស្លាប់បាត់របស់ហ្នឹងនៅមិនទាន់បាត់បងទៅណាទេណាញោមណានឹងបានបន់ទាំងយប់ទាំងថ្ងៃគឺបានអញ្ចឹងឯងប្រគុណម្ចាស់ឆ្លើយប៉ុណ្ណេះវវវែងពេកយាយយាយថាអីលោកគ្រូអីសហ្នឹងមកប្រកែសួរគេមិនព្រមឈប់អីហ៎ឯងប្រញាប់ទៅផ្ទះដូរឲ្យកូនមកម្ដងកូនវាខឹងងាប់អី ហើយដល់គេខឹងគេមិនខឹងលោកខឹងជើងខឹងត្បូងទេគេថាខ្លាំងផុតលោកអីសហូរទឹកពេញមុខនោះសួរអត់ឈប់ហ៎ហើយយើងខ្ញុំកណាឆ្លោយប៉ុណ្ណេះបើសិនជាលើសពេកច្រាប់ឲ្យផងបើខ្វះចន្លោះតាណាជួយសៀតសកផងអាហ្នឹងឯងប៉ុនទាំងយប់ប៉ុនទាំងថ្ងៃសូមនិមន្តជ្រាបជ្រាបតាមដល់អនុថែអនន្តបានពោលថាជ្រាបនឹងមែនហើយអនុថែ សម្ដែងរៀបរាប់មកក្នុងអត្តន័យនីមួយនីមួយ វេញែកក្នុងការកសាង នៅក្នុងទីនេះបានបនទាំងយប់បានបនទាំងថ្ងៃញោមម្ចាស់ទៀននឹងបានធ្វើច្រើនមើលទៅច្រើនប្រការមែនរៀបរាប់មកជាហោហែជាបន្តបន្តដោយអនន្តបានសម្ដែងរៀបរាប់នឹងឃើញសពគ្រប់ទាំងអស់ ឥឡូវក្នុងទីនេះខ្ញុំកណានឹងដូចជារៀងស្រាវញាតញោមដែរខ្លាចញោមលួចខ្សឹបជេក៏មិនដឹងហើយក៏ប៉ុន្តែមិនអីទេតាមមើលទៅណែញឹមមកឡើយទេកាលណាបើញឹមនឹងឲ្យតទៅទៀតហើយហើយបើចឹងឲ្យតទៅទៀតគិតសួរមួយសំណួរទៀតអានេះបានសំណួរសំខាន់ណាស់ចាំមើលឆ្លើយចេញចេញដឹងហើយ របស់អ្វី ដែលមុតជាងគេ នៅ ក្នុងលោកអនុថែអនន្តសូមវិសាជនីអូដាវសាំរៃមកពីជប៉ុនសូមជ្រាបវាមិនដែលដាវសាំរៃមុតជាងគេ នៅក្នុងលោកមើលមើលបញ្ជាក់ម្ដងទៀតមើលអ្វីដែលមុតជាងគេអូតែចង់ដឹងហ្នឹងអានឹងតុនតុនដោយខ្សែកបាត់ទៅលើគេថាវត្តខ្វាប់ដាច់ កាប់ធុងសាំងមានទឹកពេញកាប់ប៉ាប់ទឹកអត់ហូរចេញទេតយកដៃទៅប្រច្រាន ហើយគេថាមុតមែនតែននឹងកាប់ដើមចេកប៉ាត់ដើមចេកអត់រលំផងតោះយកដៃទៅប្រយ័ត្នបានដាច់ពីគ្នាអញ្ចឹងបើមិនមែនដាវសាំរៃទេកបិតស្រុកខ្មែរកបិតខ្វែវសុំនិមន្តជ្រាបតែប៉ុន្តែមានកបិតទេណាមុតជាងគេទេខ្ញុំកណាចង់ដឹងទៀតតើអ្វីដែលមុតជាងគេបើ អនុថៃឆ្លើយត្រូវខ្ញុំកណានឹងប្រកេនបនអនុថៃមួយរហូតតំសឹក បើកបិតមិនមុតទេសាកមើលឡើ បើកបិតមិនមុតជាងគេទេមានតែបថៅបើបើសិនជាមិនមិនជ្រាបទេតលតែសាកមើលមុតដែរក៏ប៉ុន្តែវាមុតនៅមានស្អីដតេទៀតមុតជាងគេនៅក្នុងលោកដឹងបានជាខ្ញុំក្រាដេញសួរសំបីតបថៅនឹងកាប់មុតមេនឹងហើយក៏ប៉ុន្តែវាមានអាវុធដតេទៀតដែលមុតលឹះគេទាំងអស់មើលមើលអនុថាអនន្តបញ្ជាក់ឲ្យច្បាស់មើលតើអ្វីគេទៅអេបាបរៀងទុនផ្អែម បន្តិចញោមណាផ្អែមណា អានឹងតែផ្អែមពេកខ្មែរយើងគេថាមនុស្សមាត់អំបិលមាត់ប្រហុកចេះណាផ្អែមណាផ្អែមពេកខាស់កប្រគុណម្ចាស់មិនអីទេនិយាយចឹងសុំសួរបន្តិច ប្រគុណម្ចាស់រាល់ថ្ងៃឆាន់តែឆាន់បរិយទេអត់ឆាន់តែខ្ញុំកណាអត់ឆាន់បរិយទេពិបាកតាពីហើយតែក៏អត់ឆាន់ដែរឆាន់តែទឹកទេអាតែនឹងពិបាកតាពីដែរបើប្រគុណម្ចាស់ឆាន់តែចាំយប់នឹងស្រង់តែប្រគេននិគុណកណាយកទឹក ចុះបើធေါ်មិនប្រមាថជាក្លឹមធေါ်ចុះសបកធေါ်ស្អីវិញសូមបញ្ជាក់ពីសបកធေါ်សបកធေါ်ធေါ်សបកណាក៏នៅក្រៅក្រៅធေါ်ណាដែលនៅខាងក្រៅធေါ်ហ្នឹងជាសបកស្អីគេនៅខាងក្រៅសបកអ្វីតើដែលជាសបកថ្ងៃអាណន់តលតែឆ្លោយសបកធរនឹងប្រាប់មកបានខ្ញុំកណាឆ្លោយពីរឿងអានិសងទឹកនេះប្រគេន អីអានន្តដូចជាតវ៉ាណាថ្ងៃហ្នឹងដឹងយ៉ាងម៉េចទៅញោមដូចមិនសូវស្រួលផងអាត្មាមកពីចម្ងាយទៀតអើថាមកហ្នឹងបានធ្វើមហាកាសបៈជាអ្នកសួរអើមកដល់ថ្ងៃនេះអានន្តបែរមកសួរកាសបៈទៅវិញដូចរឿងចម្លែកអើអាត្មាហ្នឹងមិនសូវស្រួលបែកយូរឡើងជោគមួយថ្ងៃវល់ល្ងាចទៅហើយហើយមកសួរសំណួរអញ្ចឹងទៀតសួររសបកធរឥឡូវខ្ញុំកណានឹងឆ្លើយមិនចេញទេ បើគេអាណានោះបិណ្ឌតែអាណានោះក៏គាត់ចេះចេះហើយថាតល់តល់មែនបីទឹកអត់តន់មិនបាច់ចាំអាប៊ីតភ័យបីទឹកអត់តន់ត្រឡប់ផ្លែតតល់ហើយនេះណាបើកៃឡាកាសអាមេរិកអាប៊ីតរាប់ហើយរាប់បីតែមិនងើបទេនឹងចប់ហើយប្រគុណម្ចាស់សបកធွားគឺស្បងនឹងជាពោសូមជ្រាបទៅ ញោមញាតជាពុទ្ធថាបរិស័ទទាំងឡាយខ្ញុំបកករណាអាត្មាភាពនឹងសម្ដែងពីអានិសង្សទឹក មិនមែនមានន័យថាយើង ធ្វើទឹកទៅ ជាតិក្រោយសបោទៅទឹកអត់ទេ ធ្វើទឹកឲ្យគេប្រើធ្វើដងឲ្យគេប្រើវាកើតទៅជាប៉ុនអាប៉ុននឹងជារបស់ទឹកដល់អាបានអារបស់ទឹកនឹងវាឆ្នៃចេញសពយ៉ាងឧបមាថារបស់ទឹកនឹងជាលុយដុល្លារហើយយើងមានវិឡាមួយ នៅឯអាមេរិក ហើយចង់យកវិឡាមកឲ្យបងអូននៅស្រុកខ្មែរគេមិនមែនកោះវិឡានឹងសែងមកទេ គេលក់វិឡាហ្នឹងឲ្យចេញជាលុយគេផ្ញើលុយមកនឹងរូបថតឲ្យជាងនេះធ្វើឲ្យដូចអាហ្នឹងគេបំលែងវិឡាហ្នឹងចេញជាលុយសិនដល់តែបានលុយមកចង់ចេញជាស្អីក៏បានដែរឯប៉ុនចឹងដែរគេធ្វើជាដងជាពីងជាអាងជាបាសាំងជាក្អមជាប៉ោតជាប៉ាន់ជាពេងប៉ុន្តែវាបានបានជាប៉ុនដល់តែប៉ុនហ្នឹងវាបំលែងប្រាថ្នាអីបាននងសពយ៉ាងញោមមកថូននាទាស័យស្រីដងទឹកឲ្យគេ កដៀកក្អមដើរដងទឹកឲ្យគេគ្រាន់បានបាយទិញអង្គហូបឯងវាអត់ម៉ែអត់ឪកព្រីកព្រានៅស្រុកថូននគរាមនោះតាតាមកក្រុមនឹងមិនជឿព្រះសោះឮតំណឹងថាស្អែកព្រះអង្គយាងមកហើយ មកមកសំដែងធေါ်ស្រុកយើងណែវើយអញមិនចូលចិត្តសាមណៈគោដំនឹងទេវើយទៅបោចស្ពានចាញ់ឲ្យអស់រុះស្ពានចោលអាណា មានទុកអស់ឡើងគោកឲ្យអស់វើយតើទុកអាណាហ៊ានទទួលចម្លងប្រសាមណៈគោដំសម្លាប់មកពូជប្រជាជនភ័យរុះស្ពានចោលអស់ លើកទុកប្រមាណអូសឡើងគោកអីអស់កុំឲ្យចម្លងព្រះមកដល់តែព្រះអង្គយាងមកមានចាំបាច់ទុកអីដើរលើទឹកព្រះអរហន្ត500អង្គមកជាមួយដើរលើទឹកទាំងអង្គមកដល់គង់ក្រោមដើមឈើគង់ឲ្យថ្មឹងនាងនេះមកដងទឹកយកទៅលក់ដូរគេគ្រាន់បានលុយទិញបាយហូប តែលេឃើញព្រះអង្គជ្រះថ្លាអោព្រះអង្គឲ្យព្រះអង្គខ្ញុំព្រះអង្គឃើញព្រះអង្គគួរឲ្យជ្រះថ្លាណាស់ចង់ធ្វើទៀនប៉ុន្តែធ្វើមិនទេខ្ញុំព្រះអង្គអត់មានលុយកាក់អីសោះមានតែទឹកបើនឹងដង ទឹកទៅថ្វាយព្រះអង្គគេថាឲ្យតនណាទៅពង្រើសាមណៈគោដុំគេសម្លាប់ចោលណាហើយមិនហ៊ាននេះទៅដង ទឹកជាមួយផ្លឹបផ្លឹបផ្លឹបបានពេញក្អមក៏ដៀតឡើងមកវិញឃើញព្រះទៀតហេ ដូចជាឃើញគួរឲ្យជ្រះថ្លាណាស់សង្វេគខ្លួនអើអាត្មាអញអើជាតិនេះកើតមកវាក្រវាលំបាកវាតោកយ៉ាកវាវេទនាសពយ៉ាងណាញោមណាហើយបើអញ្ចឹងទេកព្រីកព្រីអញ្ចឹងឯងមកវិជាតិមុនខ្វះប៉ុនហើយបើជាតិនឹងអត់បានធ្វើប៉ុនទៀតមានតែជាតិក្រោយក្ររហូតចឹងទៀតឯងអញខ្ញុំគេមកអាយុទៀតហើយណាហើយ គេសម្លាប់ក៏សម្លាប់ចុះឲ្យតែបានថ្វាយទឹកព្រះអង្គម្ដង ទៅឲ្យតែបានធ្វើប៉ុនគេម្ដងយកអាទឹកមកក្អមនឹងទៅថ្វាយព្រះអង្គអាព ពួកតាតានៅលោកមើលពួនលោកមើលក្បែរនោះដល់តែឃើញនាងនឹងថ្វាយអាយ៉ានាងនេះខូចហ៊ានយកទឹកទៅថ្វាយសាមណគោដុំចេញមកភ្លាមគេសម្លាប់ស្លាប់ផ្លែតគេវាយអូសពេញភូមិយូរមកគេអូសបដាអាក្រោះគំរាមដល់អ្នកដតីពេញភូមិដល់តាអូសបដាទៅអូយអ្នកស្រុកគេឃើញគេបាក់ស្បាត់លែងហ៊ានពីណាមកបង្រើព្រះអង្គស្លាប់មួយទៅហើយព្រះអានន្ទគង់ក្បែរនឹងព្រះអង្គហុចបាត់ អាណន់ទៅដងទឹកមកអាណន់អត់ហ៊ានទេអារឿងទៅដងទឹកហ្នឹងមិនងាប់មួយហើយហើយបើអាណន់ទៅទៀតអត់ហ៊ានទេអាណន់មិនទាន់បានសម្រេចអរហត្តដែរនោះព្រះអង្គប្រើលើកទី2ថាអាណន់ទៅដងទឹកមកអត់ហ៊ានទៅទេចិត្តនឹកឃើញអារឿងទឹកហ្នឹងងាប់ឆៅទៅទៅដងងាប់មិនដូចមិនអញ្ចឹងព្រះអង្គប្រើលើកទី3អាណន់ទៅដងទឹកមក អាណនឮតែអញ្ចឹងនឹកថាតាំងតែពីបង្រើព្រះមិនដែលឲ្យព្រះអង្គប្រើបាន3ម៉ាត់ទេហើយឥឡូវនេះដល់3ម៉ាត់ហើយត្រូវតែទៅទោះស្លាប់ក៏ទៅដែរញោមមកជាមួយមួយបាតយកបាតទៅដល់ជាមួយមួយបាតលើកឡើងមកអាទឹកនៅគូតបាតវាអត់ដាច់លើកមកជាប់អន្តាយប្រប៉ាន់បាតមកតែមកកាន់អាបាតនឹងមកទឹកនឹងវាយឺតយឺតយឺតតាមមករហូតយកទឹកនឹងមកដល់ព្រះអាទឹកនៅតែវាប្រមដាច់វានៅតែយឺតដោយអាស្គរតាំងម៉ែនឹងមកជាប់មករហូតមកដល់ថ្វាយទឹកទៅព្រះព្រះ ព្រះទទួលហើយអាទឹកនឹងគូតបាត់នឹងវាដាច់ធ្លាក់ខ្ពៀកមកហូវហូវវានៅតែបូមពីទលេនឹងមកបង្ហូរទៀតបង្ហូរមិនចេះតិចហូហូលិចវាលិចព្រៃលិចអីចូលក្នុងភូមិលិចអាភូមិនឹងអស់ តាតាដែលពួននឹងចេះតែដេញតាមកន្លែងគោកដេញដេញដេញមកកន្លែងគោកទឹកទឹកកន្លែងទួលព្រះអង្គគង់នឹងឯងសល់ប្រហែលលិចទឹកទាំងអស់នៅឯជុំវិញនឹងទាំងអស់អត់តន់ទៅណាទេនៅជុំវិញព្រះអង្គស្រាប់តែនាងធនទាស័យឆ្លាប់មួយផ្លែតទៅកើតក្នុងឋានសួគ៌ណាញោមដល់តែកើតក្នុងឋានសួគ៌ទៅពិចារណាមើលប៉ុនរបស់អញធ្វើមកចេះអូបានមកកើតកន្លែងហ្នឹងដោយសារអានិសងទឹកមកក្អមបើអញ្ចឹងទៅហើយ ចុះទៅថ្វាយព្រះអង្គសិន ធ្វើបន់បន្ថែមទៀតសិនចុះមកដល់វាមានហោះចុះមកមនុស្សផ្អើលមើលព្រាតស្រាប់តែវាមានឈប់ទៅឃើញទេពធីតាចេញពីវិមានមកថ្វាយអង្គមព្រះអង្គតាតាដកកឲ្យឆ្ងាននំនាមើលស្អីចេះក៏ចម្លែកម្លេះទេពអប្សរមកពីណាក៏ស្អាតម្លេះប្រពុតដឹងថាតាតានឹងកំពុងឲ្យឆ្ងល់សួរតែហ្មងកុំឲ្យឆ្ងល់ណែមនាងនាងទេវធីតានាងមកពីណានាងជាស្អីនាងនឹងឆ្លើយថាខ្ញុំព្រះអង្គជាធននាទីអស័យយោ ដងទឹកថ្វាយព្រះអង្គមកក្អមម្សិលមិញយោ នេះតាតានេះវាយខ្ញុំស្លាប់នៅដល់មិញហើយខ្ញុំទៅកើតជានាងទេវធីតាអញ្ចឹងទៅស្រាប់តាតាឆ្ងល់ថាហេស្លាប់នៅដល់មិញចុះកើតជាទេវធីតាមកវិញបានភ្លាមញោមមកជ្រះថ្លារមកទលាក់ដាវទលាក់ក្បិតបថៅចោលរត់មកថ្វាយគុំព្រះអង្គខ្លះសុំសិល5ខ្លះសុំសិល8ថ្វាយខ្លួនជាឧបាសកជឿពុទ្ធសាសនាត្រឹមថ្ងៃនឹងមកបានទឹកនឹងវាស្រកវិញទៅសុខសบายរហូតមកញោមឃើញដែរទឹកតែមកក្អមផងនាងនឹងបានទេវធីតារួចចម្រាំទឹកមកត្រាស់ ទៀតនោះបានទេវធីតាប្រមាណដងទៅហើយតម្ងំដង6 7ពីងរាប់រយទៀតនោះបានទេវធីតាប្រមាណជាតិទៅញោមអូអានេះសងច្រើនណាស់ ប្រយោជន៍សំខាន់ញោមចាំមើលណាអត់តែទឹកមួយមុខពិភពលោកក្រៀមផ្អែសអត់តែទឹកស្មៅក៏លែងដោះដើមឈើក៏ងាប់ហើយបើស្មៅលែងដោះគោក្របីទៅណាវាវាមិនងាប់ដែរគោក្របីក៏ងាប់សត្វបាក់សាបាក់សីក៏ងាប់ដែរស្លាប់ដែរហើយដល់តែមនុស្សអត់ទឹកធ្វើស្រូវឯណាបានអត់អត់តែទឹកមួយមុខស្លាប់អលីងហ្មងហើយដល់តែមានទឹក ញោមកំថាសំខាន់ស្អីជាងទឹកឲ្យសោះញោមអត់បាយមួយអាទិត្យបានណានៅរស់ឲ្យតែបានទឹកហូបប៉ុន្តែបើអត់ទឹក2ថ្ងៃយ៉ាប់រស់ញោមជឿចឹងអត់បើអត់ទឹកតែ2 3ថ្ងៃអត់រស់ទេប៉ុន្តែបើអត់បាយមួយអាទិត្យបានឲ្យតែបានទឹកហូបណា អាដាំបាយអាធ្វើស្រូវកងទឹកដល់តាបានកមកលាងទឹក ដាំបាយដាំទឹកទៀតដាំហើយស្លយកទឹកទៀតលាងបន្លែក៏ទឹកទៀតលាងសាច់ទឹកទៀតដល់ស្លដាក់ទឹកទៀត ដល់តែស្លោឲ្យហូបឲ្យហូបទឹកទៀតហូបទឹកឲ្យអស់លាងចាន ទឹកទៀតអត់ដែលហើយអញ្ចឹងក្នុងមួយពេលបាយប្រើទឹកច្រើនជាងគេហើយអញ្ចឹងអ្នកឲ្យទៀនទឹកហ្នឹងឈ្មោះថាបានបុតហ្នឹងវាច្រើនជាងគេត្រង់តែហ្នឹងអូញោមហើយញាតញោមក្នុងកពីធម្មបុតណាញោមព្រះពុទ្ធហ្នឹងញាតញោមព្រះអង្គឆ្លោះគ្នារឿងដណ្ដើមទឹកគ្នាអារឿងទឹកធ្វើស្រែយកក្នុងទលេនឹងដូចគ្នាមកខាងម្នាក់ប្រុងរីងក៏បិទបថៅទៅរកកាប់គ្នាហ្នឹងដណ្ដើមទឹកគ្នាបងហោះទៅចំកាំងនៅកដាល ចំកាន់នៅកដាលអាកាសចុះមកចំពាក់កដាលសួរអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាទឹកនឹងឯងឈាមអាណាថ្លៃជាងអ្នកទាំងអស់គ្នាថាឈាមមានតម្លៃជាងអាបើអញ្ចឹងដោយសារតែទឹកកុំបង្ហូរឈាមគ្នាអីចែកគ្នាប្រើទៅហើយអញ្ចឹងកុំឆ្លោះគ្នាចែកគ្នាដាក់ស្រែកដាក់ទៅរស់ទាំងអស់គ្នាធរនឹងឲ្យញ៉ាំងឲ្យយើង ចែកគ្នាប្រើគេកុំឲ្យកំណាញ់អ្នកផ្ទះខ្លះសុំទឹកហូបកំណាញ់ទឹកប្រយ័ត្នតែដាច់ពោះអត់មានទឹកហូបបើអញ្ចឹងចែកគ្នារឿងនឹងហើយបានជាយើងចូលចិត្តធ្វើពីងធ្វើក្អមធ្វើស្រះធ្វើដងចែកគេប្រើទៅតាមបណ្ដាំរបស់ពុទ្ធហ្នឹងព្រោះទឹកហ្នឹងឈាមវាថ្លៃជាងណាញោមណាហើយអញ្ចឹងចងមិត្តភាពគ្នាមានតម្លៃអពុទ្ធបរិស័ទនិយាយពីអានិសង្ឃជីកស្រះហើយក្នុងនេះវាពាក់ព័ន្ធដល់ពីរឿងនេះអ្នកដែលកសាងហ្នឹងក សាងសាលាឈរទៀនផង កសាងសួនច្បារផង កសាងស្រះទឹកផងកសាងអ្វីសពយ៉ាងមកខៈមាននោះអ្នកកសាងសាលាមុនគេ មានប្រពន្ធ4ប្រពន្ធនោះមកសំចូលអើមកយឯងឲ្យស្រីស្រីធ្វើនាំអញ្ញាអញ្ញាយធ្វើតែប្រុសប្រុសគ្នាឯងបានណាបានគ្នា30នាក់នាំគ្នាធ្វើទៅ អាមានគេចាក់ចុចជាមួយរាជការថាណែណែឯងមិនបាច់ធ្វើទៅរកសាច់ត្រី សាច់អីមកយើងក្លែមពេញល្អជាងធ្វើប៉ុនបានប្រយោជន៍អីអេ ខ្ញុំអត់ទេខ្ញុំធ្វើប៉ុនដើម្បីឲ្យគេបានប្រើប្រាស់អូណៃតែមិនជឿខ្ញុំសោយធំខ្ញុំអ្នកធំទៅទូលស្ដាច់ព្រះអង្គអើយគាត់មកប្រងធ្វើរដ្ឋបហាហើយលើកផ្លូវលើកអីមកណោះលើកផ្លូវលើកអីមកប្រងធ្វើរដ្ឋបហាស្ដាច់ព្រើតម្រេចឲ្យទៅព្រិចអាតម្រេចវាមិនព្រិចលិតជង្គង់ដល់តែស្ដាច់ដឹងថាមនុស្សនឹងធ្វើអំពើប៉ុនល្អធ្វើផ្លូវឲ្យគេខ្ញុំគិតដែរផ្លូវក៏មានសាលាក៏មានអីចឹងចំអានិសងលោកយាយចំទាំងអស់ដល់ហើយចឹងស្ដាច់ជ្រះថ្លាថ្វាយតម្រៃនឹងឲ្យជួយការពារតែមកទៅ ឯអ្នកដែលទៅយួរញងគេមិញហ្នឹងធ្លាក់តំណែងហើយគេបង្បោះបងយ៉ាងវេទនាហើយយងទៅដែរធ្លាក់ក្នុងបច្ចុប្បន្នដល់អញ្ចឹងទៅក៏បានក៏បានដេញ ដេញអ្នកនឹងចេញហើយឯនេះធ្វើសាលាប្រពន្ធសំចូលមណៅចូលនាងសុធធមាឆ្លាតទៅសហការជាមួយជាងឲ្យគេឆ្លាក់ហៅជាងមួយរួចស្រេចដាក់ហៅជាងដាក់ឈ្មោះថាសុធធមាដល់តែពេលវគ្គដាក់ហៅជាង ជាងបញ្ញុថាអើលោកហើយមិនបាច់ធ្វើទេហៅជាងទៅទិញអាស្រាប់មកយកមកដាក់អើបើជាងឯងទៅរត់ទិញណាបានទិញមកចឹងទៅទិញទៅយករបស់នាងសធមានឹងយកមកដាក់ទៅលើហៅជាងជាប់ឈ្មោះរួចស្រេចអាយ៉ាងសធមាសាលាតេនេះសាលាសធមា ដល់តានាងប្រពន្ធទី2គេនឹកឃើញអើគេ ធ្វើបន់ជាមួយប្តីជាតិក្រោយគេជួបប្តីទៀតឯងអត់បានធ្វើបន់ទេអញបែកពេលគេហើយបើអញ្ចឹងនាងហ្នឹងគិតថាអញតាមដើមផ្កា ដាំដើមផ្កាដើមឈើលម្អជុំវិញស្រះហ្នឹងទៅ បើកាលណាគេមកជ្រកកោនគេងូតទឹកផឹកប្រើប្រាស់ស្រះហ្នឹងគេឃើញផ្កាកោលគេឃើញមានម្លប់ឈើគេសប្បាយរីករាយអញក៏បានបនដែរអើនាងហ្នឹងដាំដើមផ្កាឥឡូវលោកយាយក៏ដាំដើមផ្កាដែរហ៎ស្រាប់តែនាងប្រពន្ធទី3នាងសចិត្តត្រា នាងវិចិត្រាថាយីគេដាំដើមផ្កានៅក្បែរសាលាឈរទៀនឯងអញធ្វើមិនចេះដើម្បីគេមកជ្រោកស្រួលអញត្រូវជីកស្រះនៅទៅនឹងអាមិញអត់ទាន់មានស្រះទេបៃតូញោមណាមានសាលាឈរទៀននេះនោះគេដាំផ្កាដាំឈើមកលុបឲ្យល្អនាងនេះឆ្លាតអញជីកស្រះនៅទៅនឹងដល់គេមកជ្រោកគេស្រែកទឹកគេដងទឹកអញហើយដល់គេងូតទឹកគេងូតទឹកអញបានបនដែរជីកស្រះនៅទៅនឹងមួយអូបានស្រះមកកផ្លេហើយដាំផ្កាក៏មានអីក៏មានប្រពន្ធទី4នាងសុជាតាអញមិនបា អាចធ្វើអីទេអញតែងខ្លួនឲ្យតែស្អាតជាងគេប្តីអញស្រឡាញ់ជាងគេទៅហើយអញ្ចឹងអង្គុយទៅលាបកញ្ចក់ឲ្យស្អាតលាបក្រែមឲ្យស្អាតផាត់ម្សៅឲ្យស្អាតប្តីអញស្រឡាញ់ជាងគេហើយម្យ៉ាងប្តីនឹងត្រូវជាឪពុកមាផងអាញោមមកដល់គេស្លាប់ពីនេះអស់ទៅមកខៈមាននោះទៅកើតជាប្រអិនបរិវារទាំងអស់ទៅកើតជាទេវតា ទេវបុត្រនៅក្នុងទាំងអស់ប្រពន្ធទាំង3ទៅកើតជាមួយ នាងសធម្មាចូលរួមធ្វើសាលានឹងទៅកើតជាមួយ 1ហើយនាងសនន្ទាដែលដាំដើមឈើដើមផ្កានឹងទៅកើតជាមួយ នាងសចត្រាក៏ទៅកើតក្នុងដែរអ្នកជីងស្រះហ្នឹងស្រាប់តែបាត់នាងសជាតាមួយបានក៏លេចយកមើលចុះបាត់សជាតាទៅឯណាអូ ទៅកាត់ជាកុកញីនៅញោកភ្នំឯណោះបានហោះចុះមកវឹងចាប់កុកញីនឹងយកទៅដល់ឋានសួគ៌ត្មងដាក់កុកនៅមុខអ្នកទាំង3អាអ្នកទាំង3គេផ្ដឺគឺថាអាហូនាងឲ្យនាងស្អាតណាសាច់នាងឡើងសអាគិតទៅលៀបម្សៅឥឡូវអានិសងហុចទៅមានសស្គប់សទៅរូមអូ មាត់នាងក្រហមអូមាត់ក្រហមស្អាតណាស់នាងណាមាត់ក្រហមស្អាតអើគិតតែលាបក្រែមនោះអូយកញ្ចក់ស្អាតទៀតអូយកញ្ចក់វែងវែងស្រួយស្រួយល្អកញ្ចក់អុកអូកញ្ចក់ល្អនាងអាគិតទៅថែកញ្ចក់នោះមានឯណានាងកុកឯនឹងខឹងគេហ្មងវាអាងវាកើតជាទេវធីតាវាទីឯអញខឹងហ្នឹងធ្វើអីគេកើតបានថាអើនាងចង់មកកើតគេទេចង់បងអើបើចង់ត្រឡប់ទៅវិញកាន់សិល5នាងយកមកដាក់ទាំងកុកនឹងវិញកាន់សិល5ស្លាប់ពីកុកនឹងទៅកើតអេ ស្មូនឆ្នាំងកូនងាយស្មូនឆ្នាំងស្លាប់កានសិល5ពីកូនងាយស្មូនឆ្នាំងស្លាប់ទៀតទៅកានកូនអសលកានសិល5ទៀតបាននោះមកយកដល់ថ្ងៃបានមកយកហ្នឹងចេះបានមកយកហ្នឹងបានហ្នឹងអាបានមានរឿងជាមួយអសលបាទនឹងមានកូនកំមុំស្អាតណាស់ប្រកាសឲ្យអសលកំឡោះកំឡោះទាំងអស់មកប្រជុំបើសិនជានាងស្រឡាញ់កូនណាស្រឡាញ់អសលណាបោះកម្រងផ្កាទៅលើអសលនោះទៅ ដែរអ្នកជីកស្រះហ្នឹងស្រាប់តែបាត់នាងសុជាតាមួយ បានក៏លេចយកមើលចុះបាត់សុជាតាទៅឯណាអូទៅកើតជាកុកញីនៅញោភ្នំឯណោបានហោះចុះមកវឹងចាប់កុកញីហ្នឹងយកទៅដល់ឋានសួគ៌ត្មងដាក់កុកនឹងមុខអ្នកទាំង3អាអ្នកទាំង3គេផ្ដឺគឺថាអាហូនាងហើយនាងស្អាតណាសាច់នាងឡើងសអាគិតទៅលៀបម្សៅឥឡូវអានិសងហុចទៅមេសសស្គប់សទាំងរូមអូ មាត់នាងក្រហមអូមាត់ក្រហមស្អាតណានាងណាមាត់ក្រហមស្អាតអើគិតទៅលាបក្រែមនោះ អូយកញ្ចក់ស្អាតទៀតអូយកញ្ចក់វែងវែងស្រួចស្រួចល្អកញ្ចក់កប់អូកញ្ចក់ល្អនាងអាគិតថែកញ្ចក់នោះមានឯណានាងកប់ឯនឹងខឹងគេហ្មងវាអាងវាកើតជាទេវធីតាវាឌឺឯអញខឹងហ្នឹងធ្វើគេកើតបានថាអើនាងចង់មកកើតគេដែរចង់បងអើបើចង់ត្រឡប់ទៅវិញកាន់សិល5នាងយកមកដាក់ទាំងកប់នឹងវិញកាន់សិល5ស្លាប់ពីកប់នឹងទៅកើតងាយស្មូនឆ្នាំងកូនងាយស្មូនឆ្នាំងស្លាប់ កាន់សិល5ពីកូននាយស្មូនឆ្នាំស្លាប់ទៀតទៅកាន់កូនអសលកាន់សិល5ទៀតបាននោះមកយកដល់ថ្ងៃបានមកយកហ្នឹងចេះបានមកយកហ្នឹងបានហ្នឹងអាបានមានរឿងជាមួយអសល បាទនឹងមានកូនកំមុំស្អាតណាស់ប្រកាសឲ្យអសលកំឡោះកំឡោះទាំងអស់មកប្រជុំបើសិនជានាងស្រឡាញ់កូនណាស្រឡាញ់អសលណាបោះកម្រងផ្កាទៅលើអសលនោះទៅស្រាប់តែវាអត់និស័យគ្នាយូរមកពួកអសលកំឡោះកំឡោះមកកណោអត់ចេះបោះឲ្យទេស្រាប់តែប្រអិនព្រែកាឡាធ្វើតាកាចាស់ឡើងកត្រាដើរទៅគេងឯងធ្វើអសលកាចាស់ស្រាប់តែនាងនឹងឃើញអសលកាចាស់នឹងបោះកម្រងផ្កាឲ្យស្រឡាញ់ណាស់ស្រាប់តែពួកអសលនោះស្រែងហូរមកងាប់ហើយរួចអសលកំឡោះមកកណោមិនយកទៅយកអសលកា ចាស់កត្រាហ្នឹងចាស់ជាងជីតាខ្លួនឯងទៀតអសលកាចាស់ហ្នឹង3នាងហ្នឹងហោះឡើងទៅលើប្រែកលាជាបានហ្នឹងបើយើងសាមញ្ញថាហ្នឹងស្អែកអសលកាចាស់បើអានស្មោះមើលគ្រាន់តែលឺប៉ុណ្ណឹងអសលខឹងហ្មងយីបើអានហ្នឹងខូចមកយកកូនឯងដេញដេញលើកតបដេញទៅរមងយកមកដេញដេញដេញដេញបើអាននោះនាតល័យទេវបុត្របោអទេសរត់រត់ទៅដល់ជើងភ្នំព្រះសម័យផ្អើលឲ្យកូនគ្រុតផ្អើលកូនគ្រុតស្រែកទៅហឹងបានសួរនាតល័យថាស្អីគេនោះអាសម្លេងកូនគ្រុតស្រែកអាអញ្ចឹងកុំឲ្យ បាលកូនសត្វណែអាឲ្យអភ័យដល់សត្វដោយញោមបលែងចាបអញ្ចឹងបលែងចាបឲ្យអភ័យដល់សត្វរមែងបានតែក្តីសុខមានជំនះឈ្នះមានសត្រូវម្យ៉ាងជាការជប់លៀងជីវិតចម្រើនបច្ចុប្បន្នខ្លួនឯងណាញោមណា ហើយចឹងព្រះអិនសុខចិត្តកុំឲ្យកូនសត្វនឹងវាស្លាប់សុខចិត្តបកក្រោយវិញចុះស្រាប់ទៅដល់បកក្រោយវិញអសល់ឈប់ងក់ហាបានបកក្រោយបើបានបកក្រោយវិញមានន័យថាព្រះអិនមានតបជំនួយមកហើយអញ្ចឹងយើងកុំទុកទល់អត់បានទេរត់តបអសល់ដកថយវិញទាំងអស់ចោះចាញ់ព្រះអិននិយាយពីទេវតារត់ទៅពួននៅកាហែងកាហែងមេឃទៅអាប់ខ្លួននឹងពពកអត់តែក្បាលមកលហងចាំលោកមើលស្រាប់តែផ្ទះដៃប្រើប្រើថាអូព្រះអិនឈ្នះអសល់ដោយសារធម៌មេត្តាព្រះអិនឈ្នះអសល់ដោយសារធម៌មេត្តាស្រេចពីគៀនមេឃមកទៅហឹងអើងកោ ងពេញមេឃញោមមើលគេដែរហើយអញ្ចឹងធម៌មេត្តាឲ្យអភ័យដល់សត្វរមែងមានជ័យជំនះសពបែបយ៉ាងហើយអញ្ចឹងឲ្យជីវិតយើងវែងដែរណាញោមណាហើយនាងនឹងក៏បានសុខស្រួលទៅកើតក្នុងឋានសួគ៌ទៅអូប្រកុំតែបានសិលជួយក៏បីនៅកុកញីមកអាយុហើយញោមមិនចង់កើតជាកុកញីទេអត់ប្រហែលចង់ហើយយ៉ាងបើចង់កើតជាកុកញីកុំខ្ចីខ្វល់ណាណាធ្វើដងធ្វើទៅធ្វើស្រះធ្វើទៅគិតទៅពីលាបកញ្ចក់ឲ្យលាបក្រែមទៅបានហើយមិនយូរឯកុកញីប្រកប ណាញោមណាហើយបើសិនជាញោមមិនចង់ទៅកប់ញីទេអាចូលគេងឯងមកបើមិនបានចូលពីមុនមកចូលថ្ងៃហ្នឹងមកអានឹងលែងកប់ញីហើយហើយញោមឲ្យទឹកស្រះឲ្យគេប្រើហ្នឹងកុំថាឡើយអនាគតជាតិបច្ចុប្បន្នហ្នឹងមានភ័យអសន្នក៏រស់ដែរតែបងមួយទៅនៅព្រៃសត្វអត់មានទឹករីងប៉ឹងពួរមេឃរាំងភ្លៀងងាប់ពេញព្រៃស្អុយល្ងោមតែបោះដើមមើលឃើញក្នុងជ្រោះអូមានទឹកនៅក្នុងជ្រោះអាណិតសត្វពេកកាប់ដើមឈើធំធំពីរបីដើមប្រលំហើយលងធ្វើស្នោកដល់តលងរួចទៅ ដងទឹកដាក់ក្នុងស្រុកនឹងឲ្យសត្វផឹកមានឯណាទាំងស្វាទាំងខ្លាឃ្មុំទាំងកំរៃបានទឹកនឹងផឹកដើរកាច់ផ្លែឈើផ្លែព្រៃមកឲ្យតបោះនឹងចឹងតបោះយាមកាមខែអាសាតបោះរស់មួយជាតិគេថាផ្លែឈើក្នុងមួយថ្ងៃជុំវិញតបោះនឹង500អទេសគ្រាន់តែសត្វវាជូនមកអញ្ចឹងដោយសារឲ្យជីវិតគេរស់គេឲ្យជីវិតយើងរស់អញ្ចឹងដែរអញ្ចឹងឆ្លោយប៉ណ្ណេះបានណាសន្និមត់ថាចប់ប្រសូតដែរប្រគេនពរប្រគុណម្ចាស់នឹងមិនបាច់ឲ្យបួសរហូតទេឲ្យបួសតែម្ដង ដងនឹងបានហើយប៉ុន្តែកុំសឹកអីសូមនិមន្តជ្រាបសាធុជ្រាបហើយប្រគិនពោសតពិសេសហ្មងបួតែម្ដងបួរហូតកំសាច់មានអីអនុថែឲ្យតែអនុថែបួសបានខ្ញុំកណាបួសបានទេបើអនុថែបួសបាននេះខ្ញុំកណាស្អែកបើនៅកើត ឥឡូវក្នុងទីនេះការសម្ដែងតេតទៅនៅក្នុងព្រះសោតដែលបានសាកសួរចំពោះព្រះអនន្តក៏សន្និមត់តែនឹងបញ្ចប់តែប៉ុណ្ណេះ ព្រះសោតនបិដកាវសាមេក៏លុះបញ្ចប់នៅព្រះសោតនបិដកនេះក្នុងកាលណាហើយ ព្រះមហាកាសបៈបានលើកនៅបញ្ហាមួយទៀតមកសាសួរចំពោះព្រះអានន្តដោយតទៅមើលអានន្តដែលមានព្រះស្រស់ថ្លាវោហាល្អដោះស្រាយបញ្ហាធัวក៏បរោះមានទាំងពាក្យសម្ដីទ្វៃវោហានោះល្អឥឡូវខ្ញុំកណាចង់ដឹង នៅក្នុង ព្រះអភិធម្មទៅពាក្យតាអភិធម្មអភិធម្ម នឹងប្រែថាម៉េចអនន្តវិសាជនីឥឡូវចប់កពីបសោតហើយបើតាមពិតត្រូវនាងកថាសោតអានត្រៃសិនប៉ុន្តែកុំឲ្យខាតពេលមិនបាច់សោតទេចូលកពីអភិធមបន្តិចទៀតញោមណាហើយចឹងកុំហាធុញហើយសុំអភ័យទោសដែរបើទើសតលអីកុំជេរហើយបើលើតែជ្រុលជេរអីកុំជេរអាត្មា ង្ហានក៏ជីប្រឡោះកដាលមិនដឹងទេតែយល់ណាឥឡូវចេះអភិធមអភិធមនឹងប្រែថាធមដល់ពងពោះធមដល់ជ្រាលជ្រៅដល់ល្អិតសខំសូមនិមន្តទទួលអើយអភិធមនឹងមានប្រមាណកម្ពី មានកលាស់ទូសូមនិមន្តជ្រាបតបដាគេសួរប្រមាណកំពីឆ្លើយកលាស់ទូមើលបជាម្ដងទៀតមើលអានន្តើមានប៉ុន្មានកំពី ចង់ដឹងនិមន្តទៅរាប់មើលទៅកំពីអភិធម្មនៅក្នុងទូនោះរាប់ឃើញប្រមាណប៉ុណ្ណោះហើយរាប់ឃើញ7សូមនិមន្តជ្រាបនោះចេញមក7ចុះ7កំពីនោះមានឈ្មោះអ្វីខ្លះធម្មសង្កណេ1 វិភាំងមួយធាតុកថាមួយបកលបញ្ញត្តិមួយកថាវត្ថុមួយយមកៈមួយមហាបដ្ឋានមួយសូមបដិជាប្រគុណប្រគ្រូបាត់ដបងនិមន្តទទួលកតមੰបករណងអាវសននជើ7កម្ពីនោះបើចែកជាធម្មខណ្ឌមានប៉ុន្មានធម្មខណ្ឌណានេះ42000បឋមខណ្ឌសូមនិមន្តជ្រាបពឹងបញ្ជាទេចាស់ទឹកបន្ថែម 42000ព្រះធម្មខណ្ឌយ៉ាដូចជាច្រើន20000 42000ប្រធមខណ្ឌច្រើនជាងប្រសូតព្រះវិន័យពាក់កដាលក៏ហើយជាអភិធម្មអភិធម្មនឹងតើមានអត្តប្រមាណយ៉ាង មានហាត់ដូចជើងក្រែប្រគុណម្ចាស់ការសពដែរសូមនិមន្តទទួលអីយ៉ាជើងក្រែនឹងយ៉ាងម៉េចបានជាដូចជើងក្រែអាចរបស់ព្រះអភិធម្មមើលប្រជែកម្ដងទៀតមើលមើលអត់ឃើញស្ទាបអត់បានតើដូចជើងក្រែនឹងយ៉ាងម៉េចទៅដែរ បបិទ្ធប្រគុណម្ចាស់4យ៉ាងសូមនិមន្តអោអោអានព្រះពិធម្ម4យ៉ាងចុះ4យ៉ាងនឹងមានឈ្មោះយ៉ាងម៉េចខ្លះចិត្តមួយចេតសិកមួយរូបមួយនិព្វានមួយសូមនិមន្តជ្រាបបើមិនជ្រាបទេសូមនិមន្តសើមអស់ពីឲ្យជ្រាបឲ្យសើមសើមឡើងជោគជពើហើយអើយមិនសើមអាក្រៅសើមដល់ក្នុងទៀតណោះ ឥឡូវញាតិញោមពុទ្ធបរិស័ទមាន4នឹងខ្ញុំកណាដឹងហើយឥឡូវក្នុងទីនេះអត់សួរក្នុងព្រះអភិធម្មទៀតទេចង់ដឹងពីរឿងការធ្វើទានក្នុងព្រះអភិធម្មវិញម្ដងចូលធ្វើទាននៅក្នុងព្រះអភិធម្មបានបំនៅត្រង់ណាសូមវិសាជនីធ្វើទានក្នុងអភិធម្មបានបំត្រង់យកទាននោះមកធ្វើបំហើយប្រគុណម្ចាស់អាហ្នឹងហើយធ្វើទានក្នុងអភិធម្មសូមជ្រាបអីយ៉ាខ្ញុំកណាសួរនេះមើល លសួររឿងធ្វើទៀនទេណាសួរពីរឿងធ្វើទៀនឬក៏ធ្វើបន់ក្នុងព្រះអភិធម្មអាមួយគេយកទៀនទៅធ្វើនឹងខ្ញុំកណា ដឹងថាបានបន់ហើយឲ្យទៀននោះអាទៀនដុតខាងមុខនេះតែមួយទៀតគេការឲ្យទៀនឬក៏ការធ្វើបន់តើក្នុងព្រះអភិធម្មនឹងធ្វើយ៉ាងម៉េចបានបន់នោះតងវិសាជនីការធ្វើទៀនក្នុងអភិធម្មក៏ដោយប្រសូតក៏ដោយគេធ្វើតលតែមានកមូនហើយនឹងបច្ឆេះបានធ្វើបានអីយ៉ាមានកមូនព្រោះ ការធ្វើទៀនហ្នឹងវាតតែមានកម្មួនហើយនឹងបច្ឆេះមិនអញ្ចឹងញោមណាអាហ្នឹងអាពិធមក៏ធ្វើអញ្ចឹងបសុទ្ធក៏ធ្វើអញ្ចឹងដែរបើអត់កម្មួនអត់បច្ឆេះបានអីមកធ្វើទៀនហើយអញ្ចឹងតតែមានកម្មួនមានបច្ឆេះបានគេធ្វើទៀនទៅបាន បានយកមកអុជក្នុងប៉ុនសុំជ្រាបមានទៀនមានបច្ឆេះ ហើយព្រះអភិធម្មក៏ដូចគ្នាអញ្ចឹងហើយអ្វីទៅជាទានអ្វីទៅជាបច្ឆេះក្នុងអភិធម្មនឹងសូមមនុស្សថៃវិសាជនីបបិទ្ធប្រគុណម្ចាស់ហើយចាយោគញាតជាពុទ្ធបរិស័ទទាំងឡាយប្រគុណម្ចាស់នឹងបកែ និយាយពីបកែដេញសួរនឹងសង្ឃថាអ្នកធ្លាប់ដេញចាប់ចោលពីដើមឯងដេញអើយដេញស្រួលអ្នកដេញសាយនេះក៏មិនដឹងហើយម្យ៉ាងទៀតប្រគុណម្ចាស់បកែកិនសួរកិនអញ្ចឹងតំណងជាអ្នកបើកអាឡូកិនថ្នល់នេះហេតុណាញោមណាបើឲ្យឡើងគៀបថ្នោតកុំបាច់សង្ឃឹមបានទឹកឆាននោះគៀបបាច់ការថ្នោតខ្ទេចយកគៀបគ្នាមកយប់ប្រងលែងសង្ស័យតែលខោនវារស់រងទៅផ្ទះបាត់ហើយទីកុំដឹងសូមឈប់អញ្ចឹងហើយបើឲ្យបច្ច័នស្រី ទៅវិញក៏សង្ឃឹមថាបានស្រូវកើបមកចេញសិតអង្គរហ្មងបញ្ជន់ខ្ទេចហើយអញ្ចេះទៀនហ្នឹងទៀនមួយទៀនគេដុតទៀនគេអុចអាទៀនគេអុចហ្នឹងអាហ្នឹងគេធ្វើពីម្ឆេះពីកមួនឯទៀនមួយទៀតតដាក់ស្រានឹងណោទៀននេះអាហ្នឹងគេធ្វើក្នុងអវិធមសំដៅទៅលើចិត្តទេ ទួលរបស់ប្រពន្ធណាក៏ដោយតែចិត្តមិនស្អាតបានប៉ុនវាតិចឬក៏អត់ប៉ុនហ្មងប៉ុន្តែបើចិត្តឆ្លាស់ច្រឡំចិត្តជ្រះឆ្លាស់បានប៉ុនណា ហើយចឹងបានប៉ុនមិនបានប៉ុនវានៅចិត្តរបស់យើងនឹងឯងសូមបដែកជាប្រគុណនិមន្តជ្រាបសាធុនៅក្នុងព្រះអភិធម្មវាសំខាន់នៅលើចិត្តកាលណាបើចិត្តជ្រះថ្លាបានប៉ុនបានអានិសង្ឃហើយបើចិត្តមិនជ្រះថ្លាមិនបានប៉ុនមិនបានអានិសង្ឃសំខាន់នៅក្នុងចិត្តសោះព្រះអភិធម្មការធ្វើទាន ឥឡូវខ្ញុំកណាចង់ដឹងទៀតញោមឧបាសិកា ដែលជាម្ចាស់បុណ្យនេះក៏បានកសាងព្រះពុទ្ធរូបព្រះពុទ្ធបដិមារហូតដល់ទៅ21ព្រះអង្គនោះ ហើយដាក់ក្នុងទីតំបន់នានាក្នុងស្រុកខ្មែរវត្តនេះក្រៅវត្តនោះខ្លះជាច្រើនវត្តតើការកសាងព្រះពុទ្ធរូបព្រះពុទ្ធបដិមានឹងបានអានិសងយ៉ាងណាដែរអានន្តសូមវិសាជនីការកសាងព្រះពុទ្ធរូបព្រះពុទ្ធបដិមាបានអានិសងច្រើន គេហៅថាពុទ្ធបូជាមហាដេជោកសាងពុទ្ធមានដេជះច្រើន មានធម្មដេជះមានបញ្ញាដេជះគុណដេជះសីលដេជះនិងបញ្ញដេជះបានន័យថាធម៌ក៏ប្រកែការឆ្លៀវឆ្លាតក៏ប្រកែបញ្ញាក៏ប្រកែហើយខ្លាំងប្រកែមានឫទ្ធិអំណាចដេជះដេជះនឹងរបស់ប្រកែ អាហ្នឹងអាមិនទៅរបស់ប៉ាកែហ្នឹងមិនមែនកុយពុកមិនមែនសក់ឆ្មាមិនមែននាងពួនមិនមែននាងនាងលះអីទេណាញោមណារបស់ប៉ាកែក្នុងទីនេះមហិទ្ធិឫទ្ធិរបស់មនុស្សឧបមាថាវត្តណា វត្តស្វាយជ្រះមានគេមកបញ្ចុះសេមាមកទឹកទៀតគណៈប្រតិភូមកឬក៏គណៈប្រតិភូមកកាត់ខ្សែបោហើយឯនេះរៀបចំបលិសតាហ៊ានទុកប្រមាណថ្ងៃស្រាប់ទៅដល់ថ្ងៃគេមកចេញមកពីក្នុងយន្តហោះមនុស្សប្រប៉ាន់យើងដែរចាំមិនក៏គេត្រៀមកម្មយាមកម្មសម្បើម្លេះថានឹងហើយមកពីគេមានដេជះដេជះហ្នឹងមកពីអីមកពីគេកសាងបុណ្យមានកសាងព្រះជាដើមហ្នឹងណាញោមស្ដេចកូនធម្ម រាសោកណែកូនណាលារាជកុមារកើតជាកូនស្ដេចមកពីអានិសង្ឃកសាងពុទ្ធរូបពីដើមហ៎កើតមករូបស្អាតហើយបានតកោស្ដេចទៀតហើយចំណែកខាង បបាទវត្តតាំងគូលរាជដែលកើតមកមានម្រាមដៃទៅប្រកែណាស់ច្បាំងឈ្នះទៅត្រូវគ្រប់កន្លែងគាត់ទៅលើកម្រាមដៃចង្អល់ក៏ឈ្នះដែរអាសេះតម្រៃគូកបីកាច់ស្លូតទាំងអស់ដោយសារអីជាតិមុនជួសជុលម្រាមពហោះព្រះអង្គទៅរកស៊ីឃើញណានាវាយបាក់ម្រាមពហោះម្រាមដៃព្រះអង្គហ្នឹងកាយតែអត់យកមកជួសជុលឡើងវិញជួលគេថាតាការពារគ្រាន់តែប៉ុណ្ណឹងកើតមកជាស្ដេចណាយោមមានតែជាប្រកែមានម្រាមដៃទឹកប្រពុតយើងនេះដែលព្រះអង្គចេញធោពនរាំងសីពំមាសពីខ្លួនហ្នឹង អានឹងដោយសារព្រះអង្គកសាងរូបពុទ្ធពីដើមដែរកសាងព្រះហើយបិទមាសទៀតបានជាព្រះអង្គកើតតកោស្ដេចខ្ពង់ខ្ពស់មានពលឺចេញពីខ្លួនហ្នឹងប្រគុណម្ចាស់ឥឡូវអរប្រគុណណាស់ខ្ញុំកណា សូមប្រគេនរង្វាន់បដិជប្រគុណដែលបានសួរខ្ញុំកណា ទឹកម្ដបនៅពីមុខហ្នឹងនិមន្តឆានចោះសូមនិមន្តជ្រាបសមានតបានអីមកពីណា ទឹកនៅនឹងមុខនឹងសោះ មិនបាច់ប្រកេនខ្ញុំកណាក៏ខ្ញុំកណាឆាន់ទេព្រោះញោមប្រកេនរួចហើយឥឡូវអនុថែខ្ញុំកណាប្រកេនសំណួរតទៅទៀតព្រោះបន្តិចទៀតទៅចោះ ញាតិញោមពុទ្ធបរិស័ទឥឡូវសួរអំពីការកសាងនៅទួងការកសាងនៅទួងឬក៏ការដេរទួងមានទួងជ្រុងទួងវែងទួងកពើទួងសាសនារៀបចំដាក់នៅក្នុងវត្តក្នុងអារាមនឹងតើបានបនបានអានិសង្ឃយ៉ាងណាសូមមនុស្សថែអនន្តវិសាជនីមុននឹងឆ្លោយសុំសួរបន្តិចវិញដែរ ប៉ុន្តែជាប្រគុណថាគេដាក់តុងក្នុងវត្តហ្នឹងបានណានិសងយ៉ាងណាឥឡូវខ្ញុំកណាចង់សួរថាតើគេដាក់តុងក្នុងវត្តហ្នឹងដាក់ធ្វើអីដែរសូមនិមន្ត